ហ្នឹងហើយសួស្តីបងប្អូនគ្នាហ្នឹងហើយវីដេអូនេះខ្ញុំនិយាយពាក់ព័ន្ធទៅនឹងបញ្ហាហ្គេម JX តិចតាមពិតខ្ញុំមួយរយៈនេះខ្ញុំមើលឃើញនេះដូចជា Brother of Hong ក៏បានផុសតាក់ទងទៅនឹងអាវ៉ាន់ដែលគាត់តលាក់ឲ្យមានគេឬចឹងណាហើយដំបូងខ្ញុំចង់ឲ្យអ្នកគាត់ឲ្យមើលវីដេអូសិនណាហ្នឹងហើយហើយខ្ញុំក៏មិនថាអ្នកណាខុសណាត្រូវដែរមូលហេតុអីគេភាសានេះជាការធ្វើប្រហែសរបស់យើងដែរណា អូខេឥឡូវយើងមើលសិនចាំខ្ញុំនិយាយតាមក្រោយណាខ្ញុំសូមបិទសលេងវីដេអូនេះចាំបន្តិចនេះអូខេអស់នេះពេលដែលគាត់តម្លាក់ឃើញឃើញតម្លាក់អញ្ចឹងមាន hero នេះគាត់រត់មកក្បែរហើយក៏បាន item ហើយគាត់បានបកកាយថាម្ចាស់ hero នេះគាត់បានបកកាយថាអូខេអត់បានយក item ដែលគាត់តម្លាក់មកទេប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺនៅពេលដែលគាត់រត់មកគឺបានហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលបន្តិច ណាយើងអត់ចាំបាច់មើល round រូបភាពនេះទេ គឺយើងអាចមើលកន្លែង map នេះអញ្ចឹងយើងអាចមើលវារៀងមាន NPC លេងច្រើនតិចប៉ុន្តែអត់មាន player នៅម្ដងហ្នឹងទេអញ្ចឹងកំឡុងពេលបរិវេណ map នេះគឺបាត់ player អស់លេងហើយអញ្ចឹងមាន hero នេះមួយទេតែគាត់ pick up item នឹងណា pick up item នឹងអញ្ចឹងនេះថាមិនខុសទេអ្វីដែលគាត់បាននិយាយតាក់ទងផុសតាំងពីដើមមកថាអូខេគឺឈ្មោះ hero នេះអ្នករើស item គាត់ណាអានេះជាអ្វីដែលយើងមើលឃើញបងប្អូនឃើញទេ គឺបាត់តែម្ដងឃើញគាត់ចាប់បានរត់រយចឹងរត់មើលម្ដុំនេះមានតែអត់គឺអត់មានទេមានតែហេរ៉ូនេះមួយទេតែគាត់នៅក្បែរហ្នឹងហើយចំពោះហេរ៉ូដែលនៅម្ដុំនេះគឺគាត់តម្លាក់រឿងឆ្ងាយដែរអញ្ចឹងឬអត់ដល់ទេឬអត់ដល់ទេនេះនេះដល់បាត់បាត់តែម្ដងទៅពេលគាត់រត់នៅក្បែរហើយនេះមិនខុសពីអ្វីដែលម្ចាស់ក៏បានផុសទេហ្នឹងហើយហើយហេតុអីគេខ្ញុំនិយាយថាយើងមិនបតោអ្នកឬ ឬក៏យើងមិនបន្ទោសអ្នកគាត់បោះឯងតែប៉ិត function jx វាមានកន្លែង trade ប៉ុន្តែដោយសារការធ្វើប្រហែលរបស់យើងណាហ្នឹងហើយយើងអត់ trade យើងបាច់ជាតម្លាក់ឲ្យអ្នកផ្សេងឬឬក៏ hero ដែលយើងត្រូវការឲ្យ item របស់គាត់ឲ្យគាត់ឬហើយយូរទៅយើងដឹងស្រាប់ហើយ tool គឺវារឹសលឿនជាងអ្នកគាត់ចាំរឹសដែលយើងប្រើ space មែនទេហ្នឹងហើយអញ្ចឹងកន្លែងនេះយើងគួរបន្ទោសគេទេណាយើងគួរបន្ទោសគេទេ ព្រោះនេះគឺជាការធ្វើប្រហែលរបស់យើងហើយចំពោះអ្នកដែលគាត់រើស item គេបើយើងដឹងថាមិនមែនរបស់យើងទេយើងទៅឲ្យគេវិញទៅហ្នឹងហើយបើយើងនិយាយរបស់សម្រួលគ្នាអញ្ចឹងណាព្រោះនេះជារបស់គេទេមិនមែនរបស់គេបោះចោលទេណាហ្នឹងហើយហើយយើងក៏ព្យាយាមបកកាយបើគេមានវីដេអូប៉ុណ្្នឹងហើយយើងទៅតែគេទៅហើយសុំទោសគេអាម៉ាត់ទៅហ្នឹងហើយវាចប់រឿងហើយមិនចាំបាច់អង្គុយផុសឌៀមតាមគ្នាទេយើងមើលផុសឌៀមតាមគ្នារហូតដល់អឺអ្នកដែលគាត់រើសបានហ្នឹងគាត់ធ្វើការ លក់នៅ hero នេះលក់នៅ item នឹងចោលតែម្ដងនេះយើងមើលទៅចាំតិចនេះនេះនេះនេះ hero នេះទេខ្ញុំឲ្យមើលនេះក៏លក់ចោលតែម្ដងណាហ្នឹងហើយហើយ hero នឹងតែម្ដងតែគាត់លក់ក្បាលបូក3ដាក់នឹងចោលអត់ប៉ិតខ្ញុំនិយាយត្រង់ណាអ្នកគាត់រឹសខ្ញុំមិនថាពីដំបូងឡើយគាត់ឆ្លោះគ្នាប្រកែកគ្នាមិនទេសុំគ្នាតាមចំនួនឬជេរគ្នាមិនទេ ប៉ុន្តែបើសិនជាករណីគាត់រឹតបានហើយគេចាប់បានគាត់មានអារម្មណ៍ថារាខ្លួនដែរហ្នឹងហើយវាមានខ្លួនណាណាហ្នឹងហើយហើយបើសិនជាករណីបកាយប៉ុណ្្នឹងហើយបើគាត់ឲ្យទៅគេទៀតជួនកាលគេអាចផុសឌៀមតាមទៀតថាអូខេអឺអាស៊ីឲ្យបានស៊ីមិនឲ្យគេវិញកើតចឹងណាហ្នឹងហើយចឹងវាពិបាកដែរប៉ុន្តែបើសិនជាករណីគេឲ្យហើយរឿងស្ងាត់ស្ងាត់ស្ងាត់របស់នេះមិនជាបញ្ហាទេណាអានេះអ្វីដែលខ្ញុំគិតទេណាប៉ុន្តែយើងធំធំហើយយើងនិយាយត្រង់លេងជេរអីមិនបាច់លេងជេរគ្នាទេ ហ្នឹងហើយហើយរឿងមកមកយើងផុសសម្បត្តិជាមួយគ្នានៅក្នុងឆាតទៅហ្នឹងហើយវាគ្រាន់តែជាយើងលោឡាក្នុងក្រុមបើសិនតែការដែលយើងឆាតរោគគ្នាហើយយើងនិយាយអត់ត្រូវគ្នានឹងជំយើងផុសទៅហើយខ្ញុំក៏មិនដឹងថារឿងពីមុនមកវាមិនដែរហ្នឹងហើយលោដល់ថ្នាក់បែបនេះហើយអានេះខាតក្បាល3ម្ដងតែទេអត់ប្រយោជន៍ហ្នឹងហើយចំចំគាត់ផុសមកឌឺយើងវិញទេនេះគាត់ថតលក់ចោលឌឺយើងហើយវីដេអូដែល ម្ចាស់គាត់បោះចោលហ្នឹងគឺច្បាស់ច្បាស់មែនទែនដោយសារមានតែ player មួយទេដែលគាត់រត់នៅក្បែរកន្លងដែលគាត់បោះចោលអញ្ចឹង100%គឺគាត់នៅរឹសហើយហ្នឹងហើយហើយអ្នកទាំងអស់ចាំមកថាពេលបច្ចុប្បន្ននេះអ្នកគាត់លេងភាសាគឺគាត់តែនឹងខត់វីដេអូទុកហើយភាសាគេគាត់ខ្លាចមានអ្នកប្រើប្រាស់ tool ហ្នឹងហើយដែលជាយាមរំខានគាត់ហើយយើងធំធំមកហើយដូចខ្ញុំនិយាយចឹងនឹងមុំមុំនិយាយក្នុងឆាតហ្នឹងទៅបើសិនយ៉ាងត្រូវជំនឿផុសទៅព្រោះនេះវាប៉ះពាល់ដែរ អូខេហើយចង់ចប់ខ្ញុំចង់និយាយថាអ្នកគាត់លេងព្យាយាមកុំប្រើអារម្មណ៍ជាមួយគេពេកយើងព្យាយាមលេងមួយមួយទៅហើយបច្ចុប្បន្ននេះនៅដងក៏មានគេ copy ច្រើនដែរហើយដូចខ្ញុំនិយាយចឹង copy ខាងច្រើនយើងអត់មាន tool copy យើងចាំតែបោះ tool ថ្លៃប្រើទៅនឹងខ្ញុំអីក៏ដូចគ្នាដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូខ្ញុំសូមនិយាយប៉ុណ្្នឹងណាហើយបើមានអ្វីដែលខ្ញុំនិយាយខ្វះខាតអីអាចធ្វើការ comment ក្រោមវីដេអូខ្ញុំបានណាដោយសាររឿងនេះខ្ញុំគិតថាវាមិនជាបញ្ហាធំហ្មងទេបើសិនជាករណីគាត់សម្បុកសម្បុកគ្នាពីដើមមកណាហ្នឹងហើយកុំឌឺដងគ្នាពេកហ្នឹងតែឌឺដងនេះគឺចុងចប់គឺអត់មានបានអីទេអ្នកនោះត្រូវបានគេជេរចោលថាចោលហើយអ្នកនេះបាត់អាយធីមហ្នឹងអូខេអរគុណបាយបាយ